ta tới ប៉ុនសងងំធ្វើអ្វីបើកទ្រីឲ្យប្តីប្តីមកខំណាំងយូរទៅស្ងាត់ទៅក្នុងចិត្តក្តៅផ្លរបងទាំងបើកទ្រីទ្រមអើយធ្វើប្រឹងមិនឃើញប្រពន្ធខ្ញុំឡើយ ស្លុតអងកាយា ងស្នាបាននៅធំធំពុទ្ធោប្រពន្ធកូនខ្ញុំ នាងរត់ចោលខ្ញុំទៅសតាសុំមុតតាមទឹកភ្នែកដាក់នៅលើខ្នើយ នឹកប្រពន្ធនឹងអែបជាងពេងទឹកព្រែរីងរៃញាតមិនគុំសោយខ្ញុំអីមើលវិញស្រស់ស្រីប្តីសំការខ្លួន លត់អងកាយាស្វាងស្រាបា កអីលើតើតបាត់ស្រមោបាត់អូនពីដៃនឹកប្រពន្ធនឹងអាចជាទៀងទឹកភ្នែករីងរៃញាតមិត្តគុំសោចខ្ញុំអី